JCBO ណាថ្ងៃនេះយើងដាក់ពាក្យថា JCBO ហេតុអីខ្ញុំដាក់ពាក្យ JCBO JCBO មានន័យថា Joint and Coin Business Ownership ថ្ងៃនេះចង់ឲ្យយើងคล้ายជាម្ចាស់អាជីវកម្មคล้ายជាម្ចាស់បណ្ដាញនេះគឺគោលការណ៍ខ្ញុំគឺការคล้ายជាម្ចាស់ការគិតខុសគ្នាណាការគិតខុសគ្នាណាការអាមើលស្លាយផងណាការគិតខុសខុសពីអ្នកដែល កើតជាអ្នកស៊ីប្រាក់ខែខុសគ្នាលេង you the business owner ការកើតជាម្ចាស់គឺអ្វីហេតុអីឲ្យយើងត្រូវគិតខ្លាចជាម្ចាស់ខាងខាងតែយើងទាំងអស់មិនមែនជាម្ចាស់ក្រុមហ៊ុន Chelsea ប៉ុន្តែយើងដូចជាម្ចាស់ម្ចាស់មួយ ដែលនៅ ក្នុងក្រុមហ៊ុន Chelsea គេហៅថាម្ចាស់បណ្ដាញទីផ្សារម្ចាស់បណ្ដាញទីផ្សារយ៉ាងម៉េចបងប្អូនព្រោះតែពេលបងប្អូនសហការជាមួយក្រុមហ៊ុន Chelsea បងប្អូននឹងមាន លេខកូដឬលេខ ID លេខកូដឬលេខ ID នោះគឺជាលេខប្រទេសមួយទុកសម្រាប់ក្រុមហ៊ុនតំណែងតំណង100យើង បញ្ជូនតំណែង100យើងសំខាន់បញ្ជូនលុយចូលកងធនាគារខិនយើងនោះគឺកណ្ដងលេខកូដខិនយើងអញ្ចឹងមានន័យថាមួយលេខកូដខិនយើងគឺជាយើងមានទិដ្ឋទទួលប្រាក់ចំណេញពីក្រុមហ៊ុន JC កម្ពុជាទៅដល់មួយថ្ងៃ500ដុល្លារបងប្អូនមាន3គោល បងប្អូនយក500គុណ3 1500ដុល្លារតមួយថ្ងៃបងប្អូនមាន7 goal មាន7 ID បងប្អូនយក7គុណ500បងប្អូននឹងមានឱកាសទទួលលុយទៅដល់មួយថ្ងៃ3500ដុល្លារតើបងប្អូន VIP 15 goal 500គុណ15 goal 7500ដុល្លារតិចលេច្រើនបងប្អូនមិនតិចទេណាបងប្អូនខ្ញុំកើតមកមួយជាតិមួយជីវិតហ្នឹង ខ្ញុំកំពុងតែស្រមៃចង់បានចង់បានលុយតាមគម្រោងហ៊ិនក្រុមហ៊ុន JC ដែលគេដាក់ដល់កំពូលថាមួយថ្ងៃ7500ដុល្លារស្មើ 1K 2សេន25000ដុល្លារខ្ញុំសម័យរៀងរាល់ថ្ងៃសម័យនឹកដល់លុយ2សេន25000ដុល្លារអូខេពេលនេះខ្ញុំមិនទាន់បានទទួលដល់2សេន25000ដុល្លារតាម 1K ទេប៉ុន្តែខ្ញុំនឹកដល់លុយ2សេន25000 រៀងរាល់ថ្ងៃរៀងរាល់វិនាទីពេលដែលមុនគេងក្រោយគេងចូលបន្ទប់ទឹកមួយទឹកនឹកដល់សម័យដល់ខួរខាងខ្ញុំចងចាំលុយ2សេន25000ដុល្លារតមកខេអញ្ចឹងពេលដែលខ្ញុំនឹកដល់សេវាកម្មមួយដែលខ្ញុំចង់បានក្តីសម័យមួយដែលខ្ញុំចង់បានចង់មានធ្វើឲ្យកោសិកាទៀងរៀងកាយខ្ញុំនឹងរស់រវើកឡើងមួយអត់ចេះឈឺ អត់ចេះហត់អត់ចេះនឿយអត់ចេះខឹងគេងើបមកពុបនឹកដល់2សែន25000ដុល្លារតាមមួយខែខ្ញុំចាប់ផ្ដើម plan អាការថ្ងៃនេះនឹងធ្វើការកលែងថ្ងៃនេះយើងនឹងបែបហត់យ៉ាងម៉េចយើងនឹងដូរប្រេស្ថានភាពយ៉ាងម៉េចខ្ញុំជឿតែបងប្អូនតែមានអារម្មណ៍ដូចខ្ញុំនឹកឲ្យដូចខ្ញុំគិតឲ្យដូចខ្ញុំហើយធ្វើឲ្យដូចខ្ញុំខ្ញុំជឿតែបងប្អូននឹងចាប់ផ្ដើម ចាប់ឈានយកពីមួយថ្ងៃ30 រោទៅដល់មួយថ្ងៃ500ពីបងប្អូនបានមួយថ្ងៃ500បងប្អូននឹងនឹកដល់មួយថ្ងៃ1500ពីបងប្អូនបានមួយថ្ងៃ1500ដុល្លារបងប្អូននឹងនឹកទៅដល់មួយថ្ងៃ3500ពីឡៅដល់3500នឹកធំមកគុណពី7000ដុល្លារតមួយថ្ងៃខ្ញុំទនីលើយបងប្អូនត្រូវតែនឹកទាំងអញ្ចឹងហ្នឹងមិនចេះផលទេមិនចេះគ្រប់ទេព្រោះអីមួយដងមួយជីវិត កើតមកមួយជាតិនឹងក្នុងសម្រេចគោដៅដែលខ្ញុំមានក្តីស្មៃនេះឲ្យជោគជ័យបានហើយក្នុងដឹកនាំពួកយើងទាំងអស់គ្នា គឺជាអ្នកក្រុមការងារបណ្ដាញក្នុងការគ្រប់គ្រងពីឈ្មោះខ្ញុំចុះមកខាងក្រមទៀងមកប្រទេសកម្ពុជាដែលគឺជាក្រុមការងារដែលខ្ញុំបានសហការជាមួយធ្វើយ៉ាងម៉េចដឹកដៃពួកយើងបានជោគជ័យដោយយ៉ាងដែលខ្ញុំជោគជ័យដោយយ៉ាងដែលបងប្អូនយើងជាយ៉ាងច្រើនបានសាក់សេតក្នុងកិច្ចការងារនេះ បាទអញ្ចឹងដំបូងលេងខ្ញុំណែនាំខ្លួនខ្ញុំសិនបាទខ្ញុំមកពីប្រទេសថៃជនជាតិថៃសុទ្ធតែខ្ញុំជឿថាអឺតកូលពូជខ្ញុំក៏នោះខ្មែរព្រោះអីខ្ញុំអ្នកទល់ដែន ណាខ្ញុំអ្នកទល់ដែននៅតាមជាយស្រុកណា នៅទល់ដែនហើយនៅមហាស្រមអឺស្រុកតាភយ៉ាខេតសាកែវណា ស្រុកតាភយ៉ាខេតសាកែវណា ហើយក៏ខ្ញុំជឿថាតកូលពូជពីដើមក៏សម័យពីដើមក៏ឆ្លងកាត់ទៅគ្នាមានមែនពីពីសម័យមួយហ្នឹងគឺមានការវ័យព្រំដែនឡើងមកពឹបមានព្រំដែនប្រទេសកម្ពុជាមានព្រំដែនប្រទេសថៃខ្ញុំក៏មកចង្អាមនោះខ្ញុំនោះខាង ប្រទេសថៃបាត់ដែរមានអត់តែយាយតាខ្ញុំទូតខ្ញុំមកចង្អាមនោះខាងប្រទេសខ្មែរសម័យពីដើមខ្ញុំធ្លាប់ឮម្ដាយខ្ញុំនិយាយថា បងប្អូនពីកម្ពុជាហ្នឹងយាយតាទូតហ្នឹងឆ្លងមកលីស្រុកខាងថៃទូទៅរស់គ្នាទៅវិញទៅមកទៅវិញទៅមកអញ្ចឹងយើងនឹងសង្កេតឃើញថាអ្នកបន្ទាមិនជើយមាន ស្រុកណាមួយនិយាយថៃបានទៀងមកមកភូមិលើយមែនឬមែនអឺយ៉ាងស្រុកស្រុកអីអង្គរប្រៃប្រលីបាទនិយាយភាសាថៃនិយាយឡាវនិយាយលាវបានឃើញអត់អញ្ចឹងមានន័យថា យើងគឺសាច់ញាតិជាមួយគ្នាទាំងអស់បាទខ្ញុំមានឱកាសសិក្សាចប់ចប់មហាវិទ្យាល័យណាហើយកិច្ចការងារខ្ញុំនៅដល់2ក្រុមហ៊ុនណា2ក្រុមហ៊ុនក្រុមហ៊ុន ទី1ជាថាក្រុមហ៊ុន United Pharma Antibiotic ក្រុមហ៊ុនផលិតឱសថសម័យ Antibiotic សម្រាប់មេរោគផលិតថ្នាំសម្រាប់មេរោគអញ្ចឹងខ្ញុំនៅខាងតំណែងវិទ្យាសាស្ត្រព្រោះខ្ញុំចាប់ខាងផ្នែក labo ក្រុមហ៊ុនទី2ក្រុមហ៊ុន GPI Polin នៅខាង Inspection Lab នៅ labo ខាងក្រុមហ៊ុន TPI ទៀត8ដល់10ឆ្នាំរួមគិច្ចការងារខ្ញុំ ចូល20ឆ្នាំនោះគឺជាអាជីពដើមដែលខ្ញុំ គឺជាអ្នកស៊ីប្រាក់ខេបាទគឺជាអ្នកស៊ីប្រាក់ខេប៉ុន្តែឱកាសដែលខ្ញុំបានមកជួបក្រុមហ៊ុន Chelsea ដែលអស្ចារ្យហ្នឹងហើយធ្វើឲ្យខ្ញុំបានដូរប្រែគំនិតពីអ្នកស៊ីប្រាក់ខេពីអ្នករៀនខាងផ្នែកវិទ្យាសាស្ត្រដែលមកស្គាល់ business ដែលមកស្គាល់របៀបថាអ្នកបណ្ដាញវិសាលអ្នកដែលចាប់លុយលាននោះគឺជា super president របស់ខ្ញុំគឺលោកអាចារ្យគ្រៀងស័ក្តិហេងចលាលក្ខសុខសលេងតដៃទៅនេះបាទបាទខ្ញុំទៀងតែទូកលេសណាក៏ដែលប្រាប់ថាលោកអ្នក super president leader ខ្ញុំមួយអ្នកនឹងគឺអាយុ78ឆ្នាំខ្វះទៀតតែ2ឆ្នាំ80ណាបងប្អូនគិតជីតយុសាលាដាក់អត្រេតមកហើយក៏បបួលខ្ញុំមកធ្វើការងារក្រុមហ៊ុន JNC គិតធ្វើការងារមួយជីវិតដល់60ឆ្នាំ អត្រេតមកតំណែងគិតចប់តយុសាលាចប់ប្រាក់ខែគិតអត់បានជាមួយមកប៉ុន្តែពេលគិតសហការជាមួយ JC 3ដល់5ឆ្នាំរៀងរាល់ថ្ងៃនេះអត្រេតបាត់ហើយចូលនិវត្តបាត់ហើយប៉ុន្តែការចូលនិវត្តនឹងគិតយ៉ាងអន់អន់មួយខែ2សេន25000ដុល្លារតមួយខែបងប្អូនចង់បានអញ្ចឹងអត់អាយុឡើងចង់80ហើយ2សេនតមួយខែ2សេនដុល្លារតមួយខែខ្ញុំក៏លើសម័យឃើញថាថ្ងៃមួយនោះខ្ញុំក៏នឹងបានដូចដូចគាត់ ខ្ញុំដើរតាមទម្លងគាត់មើលវិធីជោគជ័យគាត់គាត់មើលវិធីធ្វើការងារគាត់គាត់មើលវិធីនិយាយគាត់គាត់មើលវិធីនឹកគិតគាត់គាត់ថតចម្លងយោខ្ញុំមើលសកម្មភាពអ្នកដែលជោគជ័យខ្ញុំរត់ទៅនូចិត្តអ្នកដែលជោគជ័យគាត់មិនបានបំរីមីរៀនខ្ញុំប៉ុណ្ណាទេប៉ុន្តែមីរៀនតែគាត់ធ្វើឲ្យខ្ញុំឃើញធ្វើឲ្យខ្ញុំឃើញធ្វើឲ្យខ្ញុំមើលនោះខ្ញុំព្យាយាមចងចាំវិធីសាស្ត្រគាត់ ហើយខ្ញុំយកមកច្នៃគាត់ជាវិធីគាត់ខ្ញុំរៀងរាល់ថ្ងៃនេះខ្ញុំក៏សប្បាយចិត្តគឺជាមីគំរូមួយ ដែលកំពុងថតចម្លងទូតដូចចង់ចិត្តចិត្តគាត់ណាក្នុងប្រទេសថៃមានមីគំរូប្រហែលដល់20លោកអ្នកអញ្ចឹងនេះគឺជាការឆ្លងណាថតថតចម្លងពីឆ្នាំដើមបាទខ្ញុំពួតដើមគឺជាសិស្សសាលាមួយដែលរៀននៅខាងផ្នែក labo ណាផ្នែក labo ណានេះគឺជាសម័យដែលគាត់ជា សិស្សសាលាបាទហើយក៏មានឱកាសធ្វើការងារចន្លោះពីក្រុមហ៊ុនក្រុមហ៊ុនចុងក្រោយគឺក្រុមហ៊ុនហ្នឹងឯងបងប្អូនអាចធ្លាប់ឃើញត្រា logo TPI តា logo អញ្ចឹងគឺស៊ីម៉ង់ក្បួរស៊ីម៉ង់ណានូកលេចភ្នំហើយក៏ជីណាកិនថ្មកិនរ៉េកិន ដែលយកមកធ្វើជាស៊ីម៉ង់ដែលពួកយើងនៅអញ្ចឹងខ្ញុំនៅខាងផ្នែក Labo ណាគឺនេះគឺជាមុខមាត់អ្នកបុគ្គលិកក្រុមហ៊ុនបាទនៅផ្នែក Labo នេះជាង18ឆ្នាំអញ្ចឹងរាងកាយខ្ញុំជួបតាគេនេះបានអញ្ចឹងបានតែខ្ញុំថាជីវិតដើមរបស់ខ្ញុំគឺជាអ្នកស៊ីប្រាខេតដែលធ្វើការងារមិនចេះហត់មិនចេះឈប់មិនចេះនឿយមិនចេះសុំច្បាប់មិនចេះសុំច្បាប់សម្រាប់ព្រោះអីគេថាអុយប្រឹងធ្វើការងារទៅនៅខ្លាចជាអ្នកមាន ឲ្យប្រឹងធ្វើការងារល្អធ្វើនិស័យល្អខ្ញុំធ្វើនិស័យល្អមិនខាតការងារមិនសុំច្បាប់ការងារមួយឆ្នាំតមួយឆ្នាំខ្ញុំគឺជាអ្នកបុគ្គលិកដែលបានទទួលសញ្ញាបត្ររៀងរាល់ឆ្នាំក្នុងរយៈ10ឆ្នាំជាងទទួលសញ្ញាបត្ររហូតទទួលសញ្ញាបត្រពីពី manager ប្រចាំក្រុមហ៊ុននេះគឺគេថាភាពសប្បាយចិត្តរបស់ខ្ញុំបានណាហើយជីវិតអ្នកស៊ីប្រាក់ខេបងប្អូនប៉ុណ្្នឹងឯងថ្ងៃអាទិត្យថ្ងៃ គេថាថ្ងៃដុសមានអត់ថ្ងៃសម្រាប់ការងារសบายបានតែប៉ុណ្្នឹងសบายបានតែប៉ុណ្្នឹងនេះគឺជាជីវិតអ្នកស៊ីប្រខេប៉ុន្តែក៏អូខេយើងទទួលយកបានព្រោះសម័យនោះយើងមិនទាន់ឃើញជាឱកាសការងារយ៉ាងក្រុមហ៊ុន JNC ឬចោ Encoy យើងមិនទាន់ឃើញឱកាសតែយើងនឹកតែយើងជោគជ័យហើយពេលដែលយើងបានសិក្សាហើយរៀនចប់មុខហើយក៏មានគីការងារតាមដែលយើងចង់បានតាម វិជាដែលយើងសិក្សាបាទអញ្ចឹងពីតរយៈចុងក្រោយពីដែលខ្ញុំបានទទួលការបើឱកាសពីលោកអាចារ្យគ្រៀងស័ក្តិហិងចូឡាឡាក់ខ្ញុំបានដូរប្រេពីអ្នកដែល passive income passive income មានន័យថាខ្ញុំធ្វើកិច្ចការងាររៀងរាល់ថ្ងៃរៀងរាល់ម៉ោងចង់បានលុយច្រើនធ្វើការបន្ថែមម៉ោងចង់បានលុយច្រើនបន្ថែមម៉ោងអត់សម្រាអត់ឈប់ណាអញ្ចឹងការងារខ្ញុំ1ខែសម័យវាដើម15000បាតស្មើ500ដុល្លារតមួយខែ ខ្ញុំបានទេខ្ញុំសម្រាប់ឲ្យបានឈប់អត់បានណាឈប់ឈឺចាប់ឲ្យប្រាក់ខែខ្ញុំក៏ដូចតែគីបន្ថយប៉ុន្តែឱកាសល្អៗក្នុងក្រុមហ៊ុន Gen Z ដែលខ្ញុំបានទទួលស្គាល់ភាពចុងក្រោយលើសពីមេរៀនដែលខ្ញុំរៀនចប់មហាវិទ្យាល័យនោះគេហៅថាវិធីសាងប្រព័ន្ធវិធីបង្កើតប្រព័ន្ធសាងទឹកលុយដែលចូលមករៀងរាល់ថ្ងៃដោយលីដែលចូលមកនោះហូរដូចទឹកដែលមិនចេះឈប់របីតែខ្លួនយើងសម្រាកឈប់ឬស្លាប់ទៅឬផុតអាយុជីវិតទៅហើយ ទឹកលុយដែលយើងសាងប្រព័ន្ធទុកមួយហ្នឹងនោះតាហូរចូលគង់ធនាគារយើងរៀងរាល់ថ្ងៃនេះគេថាប្រព័ន្ធ system គេថាប្រព័ន្ធបណ្ដាញទីផ្សារអញ្ចឹងមករវាងចុងក្រោយដែលខ្ញុំបានជួបក្រុមហ៊ុន Chelsea ខ្ញុំបានផ្លាស់ប្ដូរវិធីគិតថាភាព active ណា active គេថា active income ការដែលខ្ញុំបានប្រាក់ចំណូលនោះគឺខ្ញុំយកទឹកញើសយកកម្លាំងទៅដូរคลายកើតជាប្រាក់ខែប៉ុន្តែមនុស្ស Chelsea យកទឹកញើសយកកម្លាំងទៅដូរដូចគ្នា ពេលដែលយើងបានប្រាក់ពីក្រុមហ៊ុន Chelsea ទេប្រាក់ពីក្រុមហ៊ុន Chelsea គេថាប្រាក់ដែលហួចូលប្រចាំថ្ងៃអូតូតាមកម្រងខិនក្រុមហ៊ុនតើយើងធ្វើបានកើតទៅហើយលុយដែលយើងបានអត់ទៅហត់តាក្រុមការងារខ្លួនយើងទៀងឆ្វេងទាំងស្ដាំតាមកម្រងឧស្សាហ៍បង្កើតធ្វើតបង្កើតធ្វើត យើងសម្រាប់យើងឈប់លុយនោះនឹងទៅហូរចូលលុយនោះទៅហូរចូលនេះគាត់ថាប្រព័ន្ធការសាងទឹកលុយពីក្រុមហ៊ុន Chelsea គាត់ថា system for success ណាប្រព័ន្ធភាពអ្នកដែលជោគជ័យបាទក្នុង ក្រុម Chelsea បាទ JNC head ដែលយើងសហការជាមួយក្រុមហ៊ុន JNC JNC យើងផលិតផលច្រើននេះគឺមូលហេតុមួយថាថ្ងៃនេះយើងមិនធ្វើ JNC គ្រឿងឧបភោគបរិភោគគ្រឿងសម្ភារៈសាប៊ូដោះខ្លួនសាប៊ូ បុកខោគ្រឿងឧបភោគគ្រឿងម៉ាស៊ីនឡានអាហារបំពន់ជីកសិកម្មមិនសហការជាមួយក្រុមហ៊ុន JNC របស់ទាំងអស់នេះយ៉ាងម៉េចយើងក៏ប្រើមែនឬមិនមែនយើងនោះតែប្រើសប៊ូបុកខោមិនធ្វើ JNC ក៏ទិញសប៊ូមកបុកខោណាមីកញ្ចប់មិនធ្វើ JNC ក៏ទិញមីកញ្ចប់មកញ៉ាំសប៊ូដល់ខ្លួនមិនគួរក្រុមហ៊ុន JNC យើងក៏នោះទិញសប៊ូដល់ខ្លួនមកដល់ខ្លួនយើងមិនបាច់បាក់ធ្វើ JNC ទេប៉ុន្តែ ថ្ងៃនេះយើងសហការជាមួយក្រុមហ៊ុន JNC មិនថាតូបចាប់ហួយឬហាងដែលគេលក់ សម្ភារៈនេះទាំងអស់មានអ្វីក៏ដែល JNC ក៏មានដូចគ្នាយើងដូរតាកលែងទិញមកទិញនឹងក្រុមហ៊ុន JNC ដោយក្រុមហ៊ុន JNC ដាក់ប្រព័ន្ធគម្រោងហើយក៏របស់ផលិតផលទាំងអស់មានបន្ទុកបន្ទុកហ្នឹងហើយពេលដែលយើងប្រើទៅហើយក្រុមហ៊ុនគេ ទុកបន្ទុនោះទុកឲ្យយើងអត់ថាយើងប្រើស្ប៊ូមាន10បន្ទុប្រើជីមាន100បន្ទុប្រើអូសប្រានចិនទឹកយើងហឹងមាន1000បន្ទុបូកបន្ទុបន្សំទុកឲ្យយើង ហើយបន្ទុនេះក្រុមហ៊ុនគេដាក់កើតជាកម្រងបេកាត់ឆ្វេងស្ដាំហៅថាកម្រង binary កម្រងនឹងហើយដែលក្រុមហ៊ុនគេដាក់លក្ខខណ្ឌពីការទិញរបស់ឧបករណ៍ប្រើប្រើហើយគេដាក់លក្ខខណ្ឌថាអុយលុយយើងមួយថ្ងៃយ៉ាងអន់30ដុល្លារទៅដល់កំពូលតមកលេខ ID យើងគឺ មួយថ្ងៃ500ដុល្លារអូយតែយើងចេះទិញប្រើប្រាប់តប្របូលទិញប្រើស្រឡាញ់ជឿជាក់ប្រាប់តប្របូលយើងមានឱកាសទទួលទៅដល់មួយថ្ងៃ500ដុល្លារល្អអត់ចឹងរបស់ដូចហាងផ្សេងផ្សេងទាំងអស់នឹងហើយគឺអាជីពដែលមិនបាច់ដាក់បកគលថាបងប្អូនត្រូវតែចប់មហាវិទ្យាល័យចំណេះច្រើនដឹងទុនច្រើនមុខមាត់សង្ហាស្អាតក្មេងឬចាស់មិនកំណត់កំណត់មួយយ៉ាង មានលេខអីឌីសិនខ្លួនហើយចេះប្រើប្រាប់តមានលេខអីឌូនអីឌីប្រចាំខ្លួនចេះប្រើប្រាប់តចេះធ្វើគីការងារចេះប្របូលគីមួយសហការការងារនោះក្នុងក្រុមហ៊ុនប៉ុណ្្នឹងឯងបងប្អូននៅមានឱកាសបានទៅលុយបានណា JNC ក្នុងការចាប់ដើមងាយងាយណា JNC ក្នុងការចាប់ដើមងាយងាយណាប៉ុន្តែមុនការចាប់ដើមងាយងាយនោះមុនយើងនឹងខ្លាយជាអ្នកធុរកិច្ចបណ្ដាញទីផ្សារក្នុងក្រុមហ៊ុន JNC អ្នកធុរកិច្ចអ្នក business តំបងលើយមូលដ្ឋានខិនការគិតមូលដ្ឋានខិនការគិតឬក៏រាប់ការបដិដកំណត់សំខាន់មែនទេកំណត់អ្នកស៊ីឈ្នួលគីគិតនឹងមានកំណត់ហើយយើងត្រូវទៅស៊ីឈ្នួលគី យើងត្រូវធ្វើការងារគីគ្រប់ម៉ោងមិនចឹងយើងនឹងមិនបានលុយទេថ្ងៃនេះមួយថ្ងៃ300បាតអត់ហៅថាកម្មករប្រទេសថៃយើងធ្វើការងារគីមិនឈឺមិនឈប់មិនសម្រាយើងនឹងបានស៊ីប្រាក់ខែពីគី អានេះគេថាមូលដ្ឋានមូលដ្ឋានការគិតខិនអ្នក CVK មែនឬមែនមូលដ្ឋានការគិតខិនអ្នករ៉ូស៊ីអាចថាបើខាងលក់បាយសាច់ជ្រូកសាច់មួនលឹកកលែងបុកលហុងលក់ក៏បានមូលដ្ឋានការគិតខិនអ្នករ៉ូស៊ីគេថា you all the small business ការងារតិចតួចខ្លួនគាត់អ្នកលក់ដូរធម្មតាមូលដ្ឋានការគិតគិតក៏ត្រូវតែទៅរោចេញទៅរោទិញរបស់ទិញផលិតផល តតម្លៃបានថោ បានធូរថ្លៃរបីយកមកលក់ឲ្យបានចំណេញច្រើនបើតូបបំរើការងារសូវីសសម្អាតកាយឡ័យគិនគាត់ហាងគិនគាត់តូបគិនគាត់ធ្វើរែងធ្វើរៀកទៀកនឹងភ្ញៀវគិតនឹងមាន ផលចំណេញគិតនឹងមាន មួយច្រើនមែនឬមែនប៉ុន្តែមូលដ្ឋានការគិតខិនអ្នកធ្វើបណ្ដាញទីផ្សារបងប្អូនមូលដ្ឋានការគិតខិនអ្នកមុនធ្វើបណ្ដាញទីផ្សារមានអីខ្លះបងប្អូនមូលដ្ឋានការគិតសំខាន់ កៅថាដូចជាម៉ៃសិតខិនពួកយើងនឹងឯងគិតយ៉ាងម៉េចបានអញ្ចឹងយើងគិតតែការងារហ្នឹងគឺជាឱកាសខាងយើងយើងនឹងខ្លាចជាអ្នកជោគជ័យបានយើងនឹងខ្លាចជាអ្នកជោគជ័យយើងសម្លឹងមើលឃើញតែអាជីពអ្នកធ្វើបណ្ដាញទីផ្សារខិនក្រុមហ៊ុន JNC យើងសម្លឹងឃើញតែភាពសុខស្អាត មើលចំណុចណាក៏ដែលឃើញភាពស្អាតសុខស្អាតមើលចំណុចណាក៏ដែលឃើញភាពល្អនៅក្នុងនោះឃើញភាពជោគជ័យខាងយើងឃើញការផ្លាស់ប្ដូរខាងយើងនោះនឹងអ្នកធ្វើអាជីពមួយនឹង ក្របីតែអ្នកផ្សេងមើលមិនដូចយើងមើលមិនឃើញដូចយើងនឹកមិនដល់ដូចយើងនឹកមិនទាន់យើងប៉ុន្តែយើងនឹកយើងមើលយើងឃើញនឹកហៅតម្លៃសិទ្ធស្មើដូចយើងមើលឃើញដំរីមួយតួអាមួយតួលើមួយហៅតែម៉េចដំរីមួយយើងឃើញដំរីមួយខ្ញុំជឿតែក្នុងបន្ទប់នឹង30លោកអ្នកនឹកមើលឃើញដំរីមួយនឹងសកម្មភាពអត់ដូចគ្នាមែនឬមែនសួរថាអានេះដំរីកំពុងធ្វើអី ឡងនឹកមើលតើតម្រៃនេះកំពុងធ្វើអីកំពុងដើរអត់កំពុងឈរអត់លលឹះតាជ័យអត់ឃើញអត់ដូចគ្នាទេមែនឬមែនអញ្ចឹងការនឹកការឃើញមើលគឺការសន្លឹងមើលការបដោតគេហៅថា attitude ឬទស្សនៈវិស័យឬគេហៅថា mindset ក៏បានថ្ងៃនេះ mindset គិតយើងមកកលេសពេលយើងឃើញរូបនឹងយើងនឹកដល់អី តែมันបានពិចារណាឲ្យជ្រៅមើលទៅឲ្យឃើញខាងក្នុងភាពសុខស្អាតគួរឲ្យខ្លាចអត់វាខ្លាចខ្មោចស្រាប់ផងគាត់តែខ្លាចទៀតមិនអត់អញ្ចឹងថ្ងៃនេះយើងអត់ពិចារណាមើលថាក្នុងរូបនេះវាគឺជាអីគឺជាបរោះសង្ហាររបស់ស្អីស្អាតកំពុងនូលើតុអាហារញ៉ាំវីស្គីជាមួយគ្នាកំពុងមានក្តីសុខតែថ្ងៃនេះយើងមិនលំអិតចូលមើលខាងក្នុងគេថា mindset ខាងយើង មិនទួនឬមិនដល់យើងមើលឃើញតែសម្បោះខាងក្រៅក៏ថាអូថ្មិញខ្មោចអូក្បាលខ្មោចអូចំមោះអូនេះអូយគួរឲ្យខ្លាចមែនទេឃើញអត់អញ្ចឹងមូលដ្ឋានការគិតមុនធ្វើបណ្ដាញឬមុនជាអ្នកធ្វើបណ្ដាញគឺជារឿងសំខាន់ថ្ងៃនេះយើងគិតយ៉ាងម៉េចសម្រាប់អ្នកដែលចង់ចូលដល់ភាពជោគជ័យគឺថាយើងនឹកយ៉ាងម៉េចថ្ងៃនេះយើងពេលដែលយើងធ្វើធុរកិច្ច business លោកអ្នកទាំងអស់ទៀងតែចង់ជួបជ័យមែនឬមិនមែនយើងចោះឈ្មោះ1គោល3គោល7គោល5ដល់10គោលយើងចង់បានលទ្ធផលចេញមកកើតជាអ្វីចង់បានលុយមែនឬមែនចង់បានលុយជាចន់ច្រើនចង់បានលុយជារៀងរាល់ថ្ងៃមែនឬមែនយើងចង់បានការពេញចិត្តពីអ្នកចិត្តខាងមែនឬមែនយើងចង់បានពាក្យការជឿជាក់ ឬយើងចង់បានសេរីភាព យើងចង់មានសេចក្តីសុខយើងចង់មានវេលា យើងចង់មានពេលវេលាក្នុងការធ្វើដំណើរកម្សាន្តមែនឬមែននេះក៏ហៅថាលទ្ធផលពីការធ្វើអាជីវកម្មរបស់យើងដុសចេញដូចជាដើមឈើមួយដើមដែលចេញលទ្ធផលគឺជាផ្លែទុំហើយក៏មានរសជាតិដែលឈ្ងុយឆ្ងាញ់ យើងដាំតំណាំផ្លែឈើមួយដើមចង់បានលទ្ធផលគឺផ្លែខិនផ្លែឈើមែនឬមែនអញ្ចឹងចំណុចដំណឹងឯងដែលពួកយើងចង់មានចង់បានចង់ជោគជ័យថ្ងៃនេះយើងឃើញបងប្អូនជេនស៊ីកាមេរ៉ារៀបរយអ្នកដែលបានទទួលលុយពីជេស៊ីមួយខែរៀប10000ដុល្លារមួយខែ20000ដុល្លារ មួយខែ30000ដុល្លារមានច្រើនលោកអ្នកដែលទៅធ្វើដំណើរកម្សាន្តក្រៅប្រទេសយើងទៀងតែឃើញការបោះឡាយសកម្មភាពក្នុងប្រព័ន្ធ Facebook មានច្រើនលោកអ្នកមានការផ្លាស់ប្ដូរពីផ្ទះកតោមធម្មតាខ្លាយជាគ្រឹះខ្លាយជាវិលឡាមានច្រើនលោកអ្នកដំបងរបីតមុខតោកញ្ចាស់មានជីតែរៀងរាល់ថ្ងៃនេះមានឡានតនិតតនិតបឹកបងមានច្រើនលោកអ្នកការស្លៀកបំពាក់ស្មៃវិរមរត់តែទិញខោអាវល្អៗមាន brand name អត់បានផងប៉ុន្តែពីរសាកាជំនួយគ្រូជាទីគិត ផ្លាស់ប្ដូរខ្លាយជាមានរបស់ brand មានគ្រឿងប្រដាប់ត្រីបំពាក់មានការហូបចុករបស់ឆ្ងាញ់របស់ល្អយើងទៀងតែឃើញពួកគាត់មានហើយយើងក៏ចង់មានច្រើននេះពេលដែលឃើញគេមានយើងក៏ចង់មានពេលដែលយើងចង់មានយើងក៏លើបានតែចង់តែមិនដឹងថាអើយយ៉ាងម៉េចឲ្យបានដូចពួកគិតដែលគិតបាននេះល្មែនអញ្ចឹងគ្រឹះមូលដ្ឋាន មុននឹងខ្លាយជាអ្នកជោគជ័យអ្វីដែលធ្វើឲ្យដើមឈើមួយដើមលូតលាស់ស្លឹកចុងទុយមេឃដើមមមហើយក៏ចេញផ្កាក៏ផ្លែហើយទុំខ្លាយជាផ្លែឈើដែលមានរសជាតិនោះគេថាគ្រឹះមូលដ្ឋានខិនការគិតខិនអ្នកធ្វើអាជីវកម្មឬធរកិច្ចឲ្យខ្លាយជាអ្នកជោគជ័យមានវិលាមានឡានមានលុយសុទ្ធច្រើនច្រើនគេថាមូលដ្ឋានការគិតថតអង់គ្លេសគេថាថត mindset mindset ដែលធ្វើឲ្យយើងខ្លាចជាអ្នកជោគជ័យមែនទេខ្លះទស្សនៈឧស្សាហ៍វិន័យការទទួលខុសត្រូវការមានភាពធនធានការរអេងមានគុណធម៌សមោះត្រង់គេនេះគេថាគ្រឹះមូលដ្ឋានខណៈដែលជោគជ័យយើងត្រូវមានវិន័យយើងត្រូវសមោះត្រង់ យើងត្រូវមានភាពរអេងណា យើងមានទស្សនៈវិស័យដែលល្អ វិធីគិតដែលល្អគិតទុកខាងបូកគិតរោភាពជោគជ័យនេះហៅថាគ្រឹះគ្រឹះមូលដ្ឋានការគិតមុនយើងនឹងរោវិធីជោគជ័យដែលចេញកើតជាលទ្ធផលប៉ះចាប់បានទទួលស្គាល់បានទទួលដឹងបានតែការគិតខាងក្នុងហ្នឹងសំខាន់លើដែលយើងចាប់ប៉ះមិនបានមើលមិនឃើញតែវាចេញសេវាមកពីវិធីគិតវិធីគិតខិនធ្វើយើង គិតយ៉ាងម៉េចយើងនឹងបញ្ចេញសេវាបដូរមកវិធីនិយាយសកម្មភាពខិនយើងគិតហើយនិយាយចេញមកកើតជាសកម្មភាពនឹងគឺគេថាគ្រឹះមូលដ្ឋានខិនការគិតខិនអ្នកដែលជោគជ័យបាទ3វិធីអ្នកដែលនឹងជោគជ័យ3គួរកំណត់មានអ្វីខ្លះពេលដែលយើងចូលមកសហការជាមួយគ្រូមុន JC ខ្ញុំជឿថាបងប្អូនចង់ដឹងថាធ្វើម៉េចនឹងបាន30ទៅ500 ធ្វើយ៉ាងម៉េចនឹងបានមួយថ្ងៃ1500បងប្អូនគិតទៅដល់លទ្ធផលខ្ញុំជឿលើអ្នកមកទាំងអស់គិតដល់លទ្ធផលទាំងអស់ប៉ុន្តែថ្ងៃនេះខ្ញុំកំពុងដេញពីប្រពីវិធីគិតសិនគិតសិនណាគិតយើងនឹងជួបវិធីសាស្ត្រ how to think method ហើយក៏ action មែនមែនគិតសិន nghe ណាវិធីគិតមុនយើងនឹងខ្លាយជាអ្នកទទួលលុយមួយថ្ងៃ30ទៅដល់មួយថ្ងៃ500ដុល្លារ3វិធីគិតគិតយើង1 you the business owner ថ្ងៃនេះយើងមានគំនិតខ្លាចជាអ្នក business owner យ៉ាងម៉េចខ្លះម្ចាស់ម្ចាស់ថ្ងៃនេះត្រូវចំណាយទុនអត់ចំណាយអត់ថ្ងៃនេះអ្នកណាដែលចោះឈ្មោះដាក់គោលទៅហើយមិនចាយលុយមានអត់បញ្ញាពេលលុយមួយហ្នឹងអញ្ចឹងមានអត់ណាគឺម្ចាស់អាជីវកម្មគឺចាប់ផ្ដើមដំបូងគឺការចោះទុនមិនថាអាជីពណាក៏ដែល មិនថាអ្នកលក់បាយសាច់មួនអ្នកលក់ដូរធម្មតាអ្នកទៅបូចបន្លែមកលក់ក៏មានការចោះទុនទាំងអស់នេះគេហៅថា you the business owner ការចោះទុនរបីបង្កើតសម្រាប់ JNC ប្រព័ន្ធសាងទឹកលុយឲ្យយើងអញ្ចឹងការចោះទុនខិនសម្រាប់អ្នកដែលសហការជាមួយក្រុមហ៊ុន JNC មានអីខ្លះ1ចោះទុនចោះឈ្មោះទិញផលិតផលមែនឬមែនមានអ្នកណាខ្លះចោះឈ្មោះហិមិនបាន product មានអត់ទៅមើលដែរ អត់មានអញ្ចឹង យើងបានផលិតផលចោះទុនក្នុងការទិញសម្ភារៈឧបករណ៍គ្រឿងដៃសម្រាប់ធ្វើទីផ្សារសម្រាប់ទូរទស្សន៍បណ្ដាញឧបករណ៍គ្រឿងដៃមានអីខ្លះអា big first សភូសភូกระดาษ laptop projector ទូរស័ព្ទដៃកង់ bicycle ម៉ូតូឬទិញរថយន្ត ឬយើងអាចទៅរោជូលកលែងសម្រាប់កើតជាកាយឡៃតិចតួចសម្រាប់ទុកខ្លោះកាងារឬទៅតោកតែងប្រទេសខនយើងបាន4គុណ4ជ្រុងមេត្រធ្វើคล้ายជាកាយឡៃតិចតួចសម្រាប់បបូលៃគូមកហូបកាហ្វេមកញ៉ាំកាហ្វេមកអង្គុយនិយាយការងារនៅផ្ទះខិនយើងអញ្ចឹងការដែលយើងតុបតែងផ្ទះឬទូជូលកលែងឬរោ វិធីដែលយើងនឹងធ្វើការងារយើងត្រូវតែចំណាយទុនណាតុបតែងផ្ទះបែកអាចថាអូផ្ទះយើងកដៅណាដាក់សិនជាឬដាក់ចង្ហារឬត្រូវទិញតុកៅអីឬអាចទិញកុំព្យូទ័រឬអាចទិញ LCD បញ្ជាក់បញ្ជារបីអីពីលមិត្តភាពមកដល់ផ្ទះយើងយើងអាចបង្ហាញគម្រោងនិយាយគិច្ចការងារត្រូវតែចំណាយទុនទាំងអស់នេះគេហៅថាសម្ភារៈឬឧបករណ៍ធ្វើការងារទី3ម្ចាស់គិច្ចការងារត្រូវតែចេះ ចូលទូឆិកណាអាបេញទិញទូបានផលិតផលម្ចាស់ការងារចេះចូលទូឆិកព្រោះតែយើងម្ចាស់អាជីពឆិកមើលក្រងសាងរចនសម្ព័ន្ធអត្តន័យខាងខ្លួនឯងនោះក្នុងប្រព័ន្ធ system ដែលក្រុមហ៊ុន JNC បង្កើតទុកឲ្យយើងអញ្ចឹងម្ចាស់កិច្ចការងារនឹងមានលេខ ID សូនខ្លួនមានលេខ ID សូនខ្លួន ហើយក៏មានលេខ password លេខសម្ងាត់សម្រាប់ចូលទៅមើលអត្តន័យសួនខ្លួនខិនយើងនៅក្នុងប្រព័ន្ធ web khoi www.coin.co.th ឬ web verjc អញ្ចឹងទាំងអស់គ្នាមានលេខ ID ណោះមានអត់មានអ្នកថ្មីថ្មីឆ្ងល់អីលេខ ID ខ្ញុំលេខអីទេ ណាតែមើលចុះទៅអាចឃើញលេខ ID ខ្លួនយើងណាអាលេខ ID នេះពេលដែលយើងចូលទៅ check គេពុបយើងនឹងឃើញប្រវត្តិខ្លួនយើងថាយើងគឺជាអ្នកណាមកពីសោណាភូមិណាខេត្តណាអ្នកណាគាត់ជា upline យើងអ្នកណាអ្នក sponsor យើងយើងចុះឈ្មោះលេខ ID លេខអីថ្ងៃទីប្រហែលម៉ោងប្រហែលវិនាទីទីប្រហែលដែលយើងចុះឈ្មោះយើងទិញរបស់អីខ្លះថ្ងៃណាម៉ោងណាពេលប្រហែលបន្ទុយើងឆ្វេងស្ដាំដៃគូយើងឆ្វេងស្ដាំ ទឹកលុយប្រចាំថ្ងៃយើងមួយថ្ងៃនេះបានប្រមាណលុយប្រចាំខែខាងយើងបានប្រមាណយើងនឹងឃើញអត្តន័យនៅក្នុងនោះក្រុមការងារឆ្វេងស្ដាំមានប្រមាណអ្នកមានប្រមាណអ្នកឆ្វេងមានប្រមាណស្ដាំយើងជិតឡើងតំណែងហើយយើងចូលទៅ check មើលក្នុងក្រុមសារក្នុង website ខាងយើងបានមកចាស់ជាប្រកម្មណាត្រូវមានវិធីគិតមួយគឺអ្នកណាមិនធ្វើយើងត្រូវតែធ្វើមែនឬមែន អ្នកណាមិនទិញរបស់យើងយើងក៏នៅតែលក់តទៀតតែយើងអ្នកលក់ទុំសវាយឬលក់មនុស្សលក់អលិលក់តរេនជាមួយភ្លុកលក់អត់ឆ្ងាញ់ទេទៅបាត់យើងនៅតែលក់តអត់លក់អ្នកលក់មានអត់អ្នកធ្វើបណ្ដាញ JNC ក៏ដូចគ្នាថ្ងៃនេះយើងទៅប្រមូលគេយើងទៅនាំគេយើងទៅប្រាប់គេបង្ហាញគេគេស្ដាប់ហើយគេមិនធ្វើជារឿងធម្មតាគេមិនធ្វើរឿងអីគេតែរឿងយើងត្រូវតាធ្វើមានអត់ ខ្ញុំពីឆ្នាំ2009ខ្ញុំសូមច្បាប់ចេញ ពីក្រុមហ៊ុនដែលខ្ញុំស៊ីប្រាក់គេ K7 ថ្ងៃទី9 K7 ពេលដែលខ្ញុំសូមច្បាប់ចេញជាពីអ្នកស៊ីប្រាក់ខែដែលការងារខ្ញុំនោះតែក្នុង បន្ទប់ office សិនជាស្រួលស្រួលធ្វើការងារស្បាយស្បាយអ្នកខាងផ្នែក labo មើលដល់តួលេខមើលដល់ក្នុងគ្រឿងវិច័យវិទ្យាសាស្ត្រពេលដែលខ្ញុំសហការជាមួយក្រុមហ៊ុន JC ខ្ញុំចេញមកជួបអតិជនចេញចូលព្រី ពេលដែលយើងទៅបង្ហាញទីកសិកម្មចូលចង្ការពូតចង្ការតន្លង ទូតាមវាលស្រែចង្ការពីងប៉ោះខ្ញុំទូគ្រប់កន្លែងពេលដែលខ្ញុំបង្ហាញរឿងខាងសុខភាពខ្ញុំទៅជួបអតិជនគ្រប់ប្រភេទលោកយាយជី គ្រូសិស្សសាលាគ្រប់អ្នកអាជីពដែលខ្ញុំចូលទៅជួបគាត់ជួបបတ်អ្នកណាទិញមិនទិញទូបបួលគេមកធ្វើការងារបណ្ដាញវិសាខាងគ្រូជាស៊ីមានអ្នកធ្វើនិងមិនធ្វើ ប៉ុន្តែខ្ញុំជឿថាអាជីពនេះគឺការបបួលអ្នកមិនធ្វើច្រើនជាងអ្នកធ្វើអញ្ចឹងជារឿងធម្មតាសម្រាប់បងប្អូនថ្ងៃនេះខ្ញុំឃើញបងប្អូនទាំងអស់ទើបតែចោះឈ្មោះថ្មីថ្មីខ្ញុំកំពុងបារម្ភជំនួសបងប្អូនថាអ្នកថ្មីច្រើនអ្នកចាញ់ព្រមយอมចោះចាញ់ខ្លួនឯងពេលដែលយើងទៅជួបអតិជនថ្មីថ្មី ជួបដៃគូថ្មីថ្មីបបួលគេឲ្យគេមិនម៉ូលក់ឲ្យគេឲ្យគេមិនទិញបបួលឲ្យបបួលទៀតគេនោះតែបដិសេធចុងក្រោយពួកយើងនឹងយំចោះចាញ់ខ្លួនឯងនេះគឺចំណុចសំខាន់លើទៅធ្វើឲ្យមនុស្សយើងមិនជោគជ័យខ្ញុំអាជីពអ្នកធ្វើបណ្ដាញវិសាប៉ុន្តែខ្ញុំមិនយំចោះចាញ់ខ្ញុំបដាច់ស្ពាន8ចំក្រានវ័យឆ្នាំងវ័យចំក្រានចូលអស់លីប្រាក់ខែខ្ញុំ ថ្ងៃដែលខ្ញុំសុំច្បាប់ចាញ់ពីក្រុមហ៊ុនអ្នកស៊ីប្រាខេ1800ដុល្លារតោះនោះអាយុ35 35ឆ្នាំចូល36 37ខ្ញុំចាំអត់បានខ្ញុំបំបែកចង្ក្រានចូលទាំងអស់ហើយខ្ញុំចេញពីការងារអ្នកស៊ីប្រខេចាប់ដើម0អត់មានប្រាក់ហេសោះតែធ្វើមិនបាន30ដុល្លារតមូខ្ញុំក៏មិនបានទទួលចាប់ដើម មកធ្វើការងារមូលដ្ឋានខិនក្រុមហ៊ុន JC មួយដែលខ្ញុំត្រូវចេញទៅធ្វើការថា SCP show the plan share the product ខ្ញុំចេញទៅបង្ហាញរឿងគម្រោងរឿងឱកាសអាជីវកម្មតែជួបមិត្តភ័ក្តិជួបអ្នកស្រឡាញ់ការរស់ស៊ីអ្នកចង់មានប្រាក់ចំណូលខ្ញុំនឹង show the plan show the plan មានន័យថានិយាយរឿង plan គម្រោងឱកាសលុយ មួយថ្ងៃ1000មួយថ្ងៃ15000បានតែជួបអ្នកមានបញ្ហាសុខភាពអ្នកស្រាញ់សុខភាពចង់ថែទាំសុខភាពអ្នកកំពុងឈឺខ្ញុំ share the product show the plan share the product ខ្ញុំធ្វើទូនាទីតែពីរយ៉ាងហ្នឹងមួយថ្ងៃត្រៀមលុយអាវុធសម្ភារៈខ្ញុំនេះគេហៅថាឧបករណ៍ show share the product file មួយនឹងមានទាំង product មានទាំងកម្រងនោះនឹងទាំងអស់អញ្ចឹងនេះគឺជាឧបករណ៍ខ្លួនយើងណាបាទកម្រងទីផ្សារនឹងគឺកម្រងដែលធ្វើឲ្យយើងបានទទួលស្គាល់ថាយើងថ្ងៃនេះចូលមកគឺជាអ្នកម្ចាស់ you are the business owner you are the business owner គឺយើងคล้ายជាម្ចាស់ក្រុមបណ្ដាញដែលយើងកំពុងសាងឆ្វេងនំស្ដាប់ ថ្ងៃនេះបងប្អូនមោហិតបងប្អូនខ្លួនថាយើងគឺជាយុទ្ធវិសនិតនៅយើងគឺជាខ្លាចជាម្ចាស់យើងត្រូវចាប់អារម្មណ៍ថាក្រុមឆ្វេងយើងក្រុមស្ដាំយើងគឺជាអ្នកណាអើយើងយកចិត្តទុកដាក់ក្នុងបណ្ដាញខាងយើងក្នុងក្រុមការងារខាងយើងច្រើនអ្នកដែលចូលមកក្នុងបណ្ដាញទីផ្សារហើយមិនជោគជ័យពីរកចូលមកក្នុងក្រុមបណ្ដាញទីផ្សារពុបគិតថាគិតស្មើដូចកូនសត្វចាបស្គាល់កូនសត្វចាបអត់ គុណសច្ចាពេលអាគិតត្រូវព្រានចណីហៀវចណីគិតធ្វើម៉េចថាមើលចាំអ្នកណាចាំមី បន្តចណីដាក់មាត់យកមែនលឹមមែនពេលដែលយើងមកធ្វើ JNC ពុបយើងក៏ថាអឺដូចកូនចាបអញ្ចឹងហ៎មីដាក់ឲ្យខ្ញុំជួយមួយមានអត់មីចាំរូដាក់ស្ដាំឲ្យខ្ញុំមួយ មីជួយថ្លៃសាំងខ្ញុំ5ដុល្លារមីជួយថ្លៃសាំងខ្ញុំ10ដុល្លារមីជួយបោសបាយខ្ញុំមានអត់ច្រើនអត់ពីរយើងបានលុយមីមកខ្ញុំបោសបាយមានអត់មិនអញ្ចឹងពីរមីរត់មីអញ្ចឹងច្រើនអ្នកមកឲ្យបញ្ជោគជ័យគាត់កាត់ដូចកូនចាបអញ្ចឹងងាយកលឡើងមើលទូខាងលើរងចាំអ្នកខាងលើ បោះឱកាសល្អល្អឲ្យយើងជួយដៃគូជួយស្ដាំនេះគឺជាវិធីដែលមិនជោគជ័យខិនអ្នកដែលមិនជោគជ័យជាង90%ដែលចូលមកក្នុងបណ្ដាញទីផ្សារហើយមិនខ្លាចជាអ្នកជោគជ័យប៉ុន្តែអ្នកដែលគេជោគជ័យនៅបណ្ដាញទីផ្សារគិតដូចសត្វអ៊ីនត្រីมันចាំសំខឹមពឹងអ្នកណា ព្រោះតែឱកាសនេះជីវិតនេះគឺជាខិនខ្លួនគាត់គាត់មិនហោះ ហើដោយស្លាបខុនគួតគៀបនឹងហើឲ្យកពស់មើលទៅឲ្យឆ្ងាយរោស៊ីដោយខ្លួនគាត់ធ្វើដោយខ្លួនគាត់ដោយកម្លាំងខិនខ្លួនគាត់มันរងចាំពឹងទេណាសម្ដេចឥន្ទ្រីពឹងខ្លួនគាត់ជួបឧបសគ្គខ្លួនគាត់គិតនៅខ្លាយជាទនិមាន តើអ្នកណាមានកំណត់ដូចសត្វឥន្ទ្រីខ្ញុំជឿតានាថាគាត់នឹងខ្លាចជាអ្នកជោគជ័យព្រោះថាសត្វឥន្ទ្រីហ្នឹងគាត់យកស៊ីបានតែរមៀងឆ្លុះគាត់អាចយកមកស៊ីបានគាត់មានកម្លាំងគាត់ក្លាហានគាត់ហោះនៅលើអាកាសតែគាត់ចាប់សត្វនៅលើដីបានមិនថាសត្វនោះធំជាងគាត់ប៉ុណ្ណា ហើយស្ដេចឥន្ទ្រីឬសត្វឥន្ទ្រីនេះមានអាយុទៅដល់70ទៅ80ឆ្នាំទៀតក្នុងរវាង40ឆ្នាំគឺ ពេលវេលាជីវិតដែលទរន់ទរាមែនទែនគួរឲ្យវេទនាមែនទែនខិនតឹកតន្ត្រីព្រោះតាអាយុ40ឆ្នាំស្លាប់ដោះលពេញហើអត់រួចកញ្ចក់ងុំពពុះមាត់ងុំស៊ីចំណៃអត់បាននោះគឺពីលលាដែលវេទនាខិនស្ដេចសត្វត្រីត្រូវតែទៅរកកលែងដែលមានសវត្ថភាពតាមរូងភ្នំហើយចាក់ស្លាប់ចេញម្ដងមួយម្ដងមួយ វេទនាឈឺណាស់ឈឺណាស់ឡើងស្លាប់នោះជ្រុះទូទាំងអស់ហើយចំណាយពេលទៀត2ទៅ 3K ស្លាប់នឹងមកដោះមកថ្មីពេលរស្លាប់ដុំហើយចងល់អាក្រោយពពុះមាត់ទៅគោះនឹងថ្មគោះហើយគោះទៀតគោះហើយគោះទៀតគោះហើយគោះទៀតលឹះឲ្យវារបូតចេញហើយដើម្បីដោះមកថ្មីស៊ីចំណីអាហារបាននោះគឺពីវលាដែលវេទនាបំផុតគឺការអត់អាហារទៀត 3K តាឆ្លងកាត់ជីវិតដែលកំពុងយ៉ាប់អបាក់យ៉ាងបាននូរស់បានគិតនឹងមានអាយុតទៅទៀត30ទៅដល់40ឆ្នាំនេះគឺសត្វឥន្ទ្រីចឹងថ្ងៃនេះយើងចង់គិតដូចសត្វឥន្ទ្រីអត់ថ្ងៃនេះយើងនឹងបញ្ចប់ជីវិតយើងតាពេលអាយុ40 50នឹងកើតជាអ្នកក្រៀលក្រឈប់តែប៉ុណ្្នឹងមិនបាច់ស៊ូអីមិនកើតទេមិនបាច់ប្រឹងមិនបាច់បបាក់ក្នុងការតស៊ូរបៀបឧបសគ្គទេតែយើងមានក្តីគំនិតដូច ទឹកឥន្ទ្រីយើងនឹងថាក្រតែប៉ុណ្ណេះមិនអីទេបបាក់តែប៉ុណ្ណឹងមិនអីទេយើងត្រមយើងស៊ូបានចាប់ផ្ដើមពីថ្ងៃនេះតទៅទៀតយើងនឹងស៊ូក្នុងការសហការជាមួយក្រុមការងារឆ្វេងមកស្ដាំ គីបាក់ពិសេសគីមើងងារយើងការងារនោះមិនថាចិត្តមិនថាឆ្ងាយទូហើយមិនថាអត់មិនថាឃ្លានយើងនឹងស៊ូការយ៉ាបបាក់ពេលលឹកនេះទូមួយឆ្នាំពីរឆ្នាំបីឆ្នាំ យើងនឹងបដូរកាត់សັດឥន្ទ្រីដែលកាត់ថ្មីហើយយើងនឹងខ្លាចជាអ្នកមាន ពីអាយុយើងតពីនេះតទៀតទៅឡើងដល់70 80 90ឆ្នាំចង់កើតអញ្ចឹងអត់ចង់អញ្ចឹងថ្ងៃនេះគឺថ្ងៃឱកាសល្អហើយយើងគឺស្ថិតឥន្ទ្រីនឹងបដូរឱកាសខ្លួនខ្លួនឯងបានគំនិតទី2គឺអ្នកដែលជោគជ័យ long term your the business ការគិតរយៈយូរវែងគឺអ្នកធ្វើអាជីវកម្មឲ្យជោគជ័យអញ្ចឹងអ្នកដែលគិតធ្វើអាជីវកម្មឲ្យជោគជ័យគឺហៅថាដើរតាមវិធីសាស្ត្រ ខ្ញុំប្រាប់បងប្អូនពីដំបូងថាខ្ញុំ ចំណាយ2ទៅដល់7ឆ្នាំខ្ញុំចំណាយ2ទៅដល់7ឆ្នាំឡើងតំណែង manager ប៉ុន្តែប្រទេសកម្ពុជាខាងយើងអ្នកដែលឡើងតំណែង manager ចំណាយ2ដល់7ខែក្រោយពីខ្ញុំបានចូលឧស្សាហការ JNC តពីឆ្នាំ2010នៅក្នុងប្រទេសកម្ពុជាគឺចំណាយ2ដល់7ខែឡើង manager ចំណាយ2ដល់2ឆ្នាំ ឡើងកំពូល president គេហៅ triple president ហើយ president ទីនឹងគេថាចំណាយពី12ឆ្នាំចឹងកាត់ពីលាដែលខ្លីពី7ឆ្នាំនៅសល់តែ2ឆ្នាំគេហៅខ្លាយជាអ្នក successfully ដូចគ្នាថ្ងៃនេះខ្ញុំញោមបទពិសោធន៍7ឆ្នាំដែលខ្ញុំប្រាជ័យដែលខ្ញុំជួបឧបសគ្គដែលខ្ញុំពិបាកដែលខ្ញុំធ្វើឲ្យវាមិនទន់ជោគជ័យបានភ្លាមភ្លាមយកមកឆ្នៃអុយបងប្អូនចំណាយពេលតែខ្លីខ្លី ក្នុងរវាងមួយឆ្នាំពីរឆ្នាំមិនលើស3ឆ្នាំ ពាក្យកណ្ដាលផ្លូវដែលខ្ញុំធ្វើមកឡអត់ចឹងឡព្រោះអីខ្ញុំកំពុងបញ្រួញពីលចម្រាញ់ពីលឲ្យខ្លីអញ្ចឹងវិធីសាស្ត្ររឿងសំខាន់លើដែលយើងត្រូវតែមានវិធីគិតដែលខ្ញុំនិយាយថាគួរកំណត់តទៅគឺវិធីសាស្ត្រអញ្ចឹងវិធីសាស្ត្រដែលយើងចង់ធ្វើឲ្យខ្លាចជាអ្នកជោគជ័យលឿនតើធ្វើមិន ថ្ងៃនេះតែយើងគិតដូចជាអ្នកបណ្ដោះសេស្ដេចបណ្ដោះយ៉ាងម៉េចស្ដេចបណ្ដោះស្ដេចបណ្ដោះអាយុអាយុអាយុយឺនយូរលើអាយុខ្លីអាយុប្រហែលថ្ងៃបណ្ដាមួយថ្ងៃតែពីរថ្ងៃមែនអត់ថ្ងៃនេះតែយើងគិតងាយងាយគិតស្រួលស្រួលមិនអីទេចាំថ្ងៃនោះចាំថ្ងៃនេះมันខុសជាអ្នកបដោះស្ដេចបដោះមកផ្លេតថ្ងៃនេះបងប្អូនចង់ញ៉ាំផ្លេអីនឹង ទុរេនបងប្អូនត្រូវគិតដូចអ្នកធ្វើចង្ការផ្លែឈើអត់ធ្វើតែទុរេនបងប្អូននឹងអត់ទុរេនរឹមនឹងខ្លាចជីទុំផ្លែដែលគួរឲ្យញ៉ាំហ្នឹងមានម៉ោង2រលាក្នុងការបង្កើតទុំទុរេនចាប់ផ្ដើមតាពីការប្រឡូកក្រពូចមែនឬមែន អញ្ចឹងការដែលនឹងដាំទុរេនឲ្យបានផ្លែទុរេនមួយផ្លែចាប់ផ្ដើមមើលតែពីពូជទុរេនទុរេនមួយដើមចំណាយពីប្រហែលថ្ងៃចំណាយពីប្រហែលឆ្នាំយ៉ាងអន់អន់5ទូ7ឆ្នាំមែនលឺមែនអញ្ចឹងតែថ្ងៃនេះបងប្អូនដេញវិធីសាស្ត្រក្នុងការធ្វើចង្ការទុរេនត្រូវតែចំណាយពី5ទូ7ឆ្នាំនឹងបានលទ្ធផលផ្លែទុរេនទុំទុរេនមួយញ៉ាំ បងប្អូននឹងដឹកពីឡើយថា ក្នុងរវាងមួយឆ្នាំទៅ5ឆ្នាំបងប្អូនត្រូវធ្វើអីខ្លះមួយឆ្នាំទៅ5ឆ្នាំបងប្អូនត្រូវធ្វើអីខ្លះស្រោចទឹកដាក់ជីថេសាមែនលើមែនការពារភ្លើងកុំឲ្យឆេះចង្កាតរៀនដាក់ជីហេរៀងស្រោចទឹកទឹកច្រើនបើទឹកចេញដាក់គ្រប់សពលើអញ្ចឹងក៏ហៅថាតើបងប្អូនយល់វិធីជោគជ័យខាងយើងថាយើងចូលមកសហការជាមួយក្រុមហ៊ុន JNC ក៏មិនមែន ចំណាយពេលតែមួយខែជោគជ័យឬមួយឆ្នាំជោគជ័យតែយើងដឹងតែថ្ងៃនេះយើងធ្វើ JC 3ទៅ5ឆ្នាំយឺននឹងខ្លាយកើត president អញ្ចឹងក៏នឹងរវាងមួយឆ្នាំពីរឆ្នាំបីឆ្នាំយើងទៅធ្វើអីខ្លះទេសាបណ្ដាញជួយស្ដាំអត់ស្រោចទឹកចិត្តដាក់អុយដៃគូជួយស្ដាំអត់ទឹកមាត់ទឹកមុខទឹកចិត្តទឹកញើសទឹកភ្នែកមានអត់ អឺមានគ្រប់លើនោះចឹងដៃគូជួយស្ដាំដែលយើងបដោះទឹកដល់ខ្លួនណាទឹកចិត្តកម្លាំងចិត្តណាអញ្ចឹងថ្ងៃនេះខ្ញុំមានប្រព័ន្ធ system យើង long your term the business យើងដើរតាមវិធីសាស្ត្រយើងធ្វើតាមប្រព័ន្ធប្រព័ន្ធ system មានតែមួយទេដែលធ្វើឲ្យយើង ដើរតាមហើយយើងនឹង success បានប្រព័ន្ធ system ដែលយើងធ្វើបណ្ដាញ JNC ថ្ងៃនេះបងប្អូនអ្នកថ្មីសតលើយបងប្អូននឹងដេញវិធីថា អូថ្ងៃនេះយើងវាលីចុះឈ្មោះ1គោលឬ15គោលយើងត្រូវទទួលស្គាល់អ្វីខ្លះចាប់ផ្ដើមពីយើងសម្រាប់បាយថ្ងៃនេះ ហើយចាប់ផ្ដើមពីថ្ងៃតទៅទៀតយើងនឹងបានលំអិតសាច់រឿងខ្លួននេះទាំងអស់មួយប្រព័ន្ធការហៅមីទីវាគឺអីយើងនឹងបានអ្នកថ្មីយើងត្រូវចេះហៅមីទីលោកគ្រូគិតក្នុងបង្រៀនយើងចូលសាច់លំអិត ហៅ meeting ឲ្យបានដើម្បីបានអ្នកថ្មីយកអ្នកថ្មីមកចូលប្រជុំបន្ទប់ OPP ម្សិលមិញយើង OPP មែនឬមែនចឹងមុនគេនឹងនឹមយើងមកចូលរួម OVP គិតចេញទៅហៅ meeting ហៅ meeting គឺចេញទៅតាមប្រទេសជួបតាមមេឡានជួបតាមតូបកាហ្វេជួបតាម Messenger ជួបតាមប្រព័ន្ធ Facebook ដោយការ close គ្នា one by one រាកទាកជាមួយគ្នាអូក្រុមហ៊ុនខ្ញុំល្អណាលោកគ្រូអសិតជាងក៏ល្អក្រុមហ៊ុនខ្ញុំបានជូនលីងមួយថ្ងៃ30ទៅមួយថ្ងៃ500ដុល្លារនេះក៏ថា how meeting one by one STV show the plan say the product អញ្ចឹងវិធីសាស្ត្រក្នុងការធ្វើ how meeting នឹងសំខាន់មែនទែនថ្ងៃនេះយើងបានអតិជនថ្មីបានដៃគូថ្មីឬមិនបានថតនៅនៅក្នុងការ how meeting ឬក៏ហៅថា STP show the plan say the product បង្ហាញគម្រោងបង្ហាញឱកាសបង្ហាញឱកាសបង្ហាញគម្រោងពេលដែលយើង បង្ហាញឱកាសបង្ហាញគម្រោងបង្ហាញផលិតផលសេផលិតផលគេចាប់អារម្មណ៍ចង់លើផលិតផលគេចាប់អារម្មណ៍ចង់ធ្វើគេថ្ងៃនេះជាមួយយើងអារម្មណ៍គេចង់ហើយពេលអារម្មណ៍គេចង់យើងធ្វើម៉េចនាំអ្នកថ្មីចូលមកបន្ទប់ប្រជុំ OVP គេថាបន្ទប់ opportunity បើកឱកាស opening គេថា opening បើកឱកាសលេង បើឱកាសសម្រាប់គាត់ដែលកំពុងចាប់អារម្មណ៍ហ្នឹងគាត់មកស្ដាប់មើលថាគាត់មិនអាចធ្វើបានអត់ទទួលយកបានអត់គឺជាឱកាសខាងគាត់អត់ចឹងថ្ងៃនេះសម្រាប់អ្នកថ្មីថ្ងៃនេះល្អមែនទេដែលយឺមិនធ្លឹកធ្វើវាក JCBO មកយូរហើយថ្ងៃនេះយើងបានដឹងថាអូជាងហ៊ានដំបូងបងប្អូនទាំងអស់ត្រូវទទួលស្គាល់វិធី Hamilton សិនតែបងប្អូនធ្វើ Hamilton បានត្រឹមត្រូវបងប្អូននឹងមានអតិជនចូលរួម ជាមួយយើងជាយ៉ាងច្រើនអ្នកដែលជោគជ័យលឿនអ្នកដែលកើត president លឿនប្រកេហៅមិនទាំងការងារមូលដ្ឋានការងារមូលដ្ឋាន ការហៅមិនទាំងនេះញីចេញធ្វើតាមប្រទេសតាមភូមិតាមឃុំដើរប៊ូលគីហៅគេកាន់ហ្វែលទៅប្រាប់បង្ហាញគេមិនមែនជាអ្នកដើរលក់ទេណាដែលខ្ញុំពុកនិយាយទាំងអស់ការហៅទីមិនមែនការចេញទៅលក់អីវ៉ាន់ទេតែគឺការចេញទៅបង្ហាញឱកាសចេញទៅបង្ហាញផលិតផល របីបបួលគិតចូលមកក្នុងក្រុមហ៊ុនស្ដាប់ OPP ពីលកស្ដាប់ OPP គិតមានទំនុកចិត្តគឺជឿជាក់គិតចាប់ផ្ដើមចោះឈ្មោះឬទិញក្រុមហ៊ុនគឺជានួយលក់របស់ឬផលិតផលឲ្យគាត់តួអត់អាចពីលគិតចោះឈ្មោះក្នុងប្រជុំ OPP ពឹបថ្ងៃនេះលោកគ្រូតើចោះឈ្មោះអ្នកដែលទុកចោះឈ្មោះថ្មីថ្មីមួយសប្ដាហ៍មួយខែតើទៅទៀតយើងនៅបានស្គាល់ប្រពន្ធអី NBT New Business Training នឹងឲ្យគេថាវគ្គ NBT ដែលខ្ញុំដាក់ឈ្មោះដល់កញ្ចក់ឲ្យលុយលុយថា JCBO Joy and Coy Business Ownership យើងคล้ายជាម្ចាស់ការចាប់ផ្ដើមคล้ายជាម្ចាស់គេថាវគ្គ NBT ពីដែលយើងថ្ងៃនេះយើងបានទទួលស្គាល់វគ្គ NBT ទៅហើយក៏ក្នុងរវាង 2K 2K ណាឲ្យយើងចេញទៅធ្វើ home meeting ហ្នឹង 2K ថ្ងៃនេះចាប់វានេះឲ្យយើងចេញទៅធ្វើកម្មវិធីនេះ 2K ចូលរួមក្នុងកម្មវិធីនេះ 2K ចាប់ទៅហើយយើងមិនបានទទួលស្គាល់ថាអូការងារហ្នឹងវាមិនងាយទេតែវាក៏មិនបាក់ដែរតែវាដូចវាជិបអីបន្តិចហ្នឹងការដូចតសៃសក់ជិបភ្នែកបាំងភ្នំមកមានអត់ចឹងវាមានដូចជិបបន្តិចហ្នឹងវាជិបជិបយ៉ាងមួយមួយជិប តែទាញចេញនឹងតិចយើងនឹងបំលឺហើយយើងនឹងច្បាស់លឺយើងត្រូវទៅចូលវគ្គមួយទៀតគេហៅថាវគ្គ PSC Physiology of Success Mindset វគ្គនេះនឹងបណ្ឌិតរឿងវាយចិត្តយើងវិធីគិតរបស់យើង2ថ្ងៃមួយយប់វគ្គនេះបដិបដាលនៅប្រទេសថៃនៅក្នុងស្រុកអារ៉ាញ់ជិបនឹងសិក្ខាសាលាលំគឺខ្ញុំយើងឆ្លងពុយពេលទូទៅបន្តិចទេវគ្គនឹងនេះសំខាន់សំខាន់យ៉ាងម៉េច វានេះអត់ហត់តែយើងធ្លាប់គាត់ទៅយកសាលាយើងគាត់មានភូមិយើងគាត់មានស្រុកមានឃុំប៉ូលីសគ្រូសាស្ត្រាចារ្យចម្រោះលើយបណ្ដាញសិក្សាចម្រោះមក100នាក់100បែបនេះនេះថាយើងគ្រូពេទ្យមួយមុន យើងគ្រូបង្រៀនសិស្សមួយមុន យើងមានភូមិមួយមុនមិនដឹងជាយ៉ាងម៉េចកូនភូមិនោះទៅខ្លោះមានភូមិមកហើយក្នុងបញ្ជាការមានភូមិហាមានភូមិធ្វើនោះធ្វើនេះឬតា គាត់គាត់ជាគ្រូសិស្សដែលក្លឹបគាត់ដែលគាត់គាត់គ្រូនោះគាត់មានសិស្សទូខ្លោះគាត់មកហើយសិស្សនឹងនេះទូប្រាប់គ្រូឲ្យធ្វើតាមគាត់យ៉ាងម៉េចព្រោះតែគ្រូនោះគាត់គ្រូមីភូមិនោះគាត់មីភូមិមីស្រុកនោះគាត់មីស្រុកមីឃុំនោះគាត់មីឃុំមីប៉ូលីសនោះគាត់មីប៉ូលីសអីខ្ញុំដល់ប៉ូលីសនឹងយើងអ្នកណាមកយើងធ្វើអញ្ចឹងធ្វើអញ្ចឹងគេហៅថាតែកុំក្រុមខុំព្យូទ័រគេថា RAM ការចាំងិនកុំព្យូទ័រនឹងវាចាំតែ del del ហ្នឹងឯង អញ្ចឹងយើងមិនអាចទូអុយកធនធននេះបាន ត្រូវតែមកលៀង program ចាស់ចេញលៀង program ចាស់ចេញសិនមានអត់យុទ្ធសាស្ត្រហ្នឹងច្រើនអ្នកតែមិនធ្វើតាមយុទ្ធសាស្ត្រហ្នឹងគាត់មិនអាចឲ្យមីភូមិហ្នឹងដូរ mindset បាន mindset គាត់អ្នកធ្លាប់ធ្វើស្រែក៏ធ្លាប់លក់ដូរក៏ធ្លាប់រស់ស៊ីធំគាត់នោះតនឹកតែឲ្យត្រូវធ្វើអញ្ចឹងធ្វើអញ្ចឹងធ្វើអញ្ចឹងមនុស្សយើងណាដូចដៃស្ដាំយើងណា ជំនាញមែនទេព្រោះអាដេចស្ដាំនឹងជំនាញតែយើងកើតមកចាប់ big ចាប់ first ទៅសេយើងជំនាញអត់ពេលដល់យើងសេកខងងនេះទៅសេបានស្អាតអត់សេបានលឿនមែនលឺមែនពេលដល់ថ្ងៃមួយនោះឲ្យយកដៃឆ្វេងទៅសេកខខងងទៅសេបានស្អាតអត់តែតែសេបានតែវាអត់ស្អាតមែនអត់វាងាកងក់ងាកវាដូចជាចង់ប្រមាវាអត់ធ្លាប់ដោយអាជីពដើមដែលយើងធ្លាប់ធ្វើមកមួយជីវិតជំនាញមែនទេ ទេខាងនេះគឺអាជីពដែលយើងមិនធ្លាប់ធ្វើថ្ងៃនេះដៃឆ្វេងខាងខ្ញុំសម័យអាជីពអ្នកធ្វើបណ្ដាញទីផ្សារខាងពួកយើង ដែលយើងមិនព្រឹបជំនាញមែនឬមែនអត់គឺធ្លាប់ប្រមូលគីអត់គឺធ្លាប់លក់អត់គឺធ្លាប់និយាយរឿងឱសថអត់គឺធ្លាប់និយាយដល់កម្រងឱកាសអត់ធ្លាប់ទាំងអស់ខ្ញុំទទួលស្គាល់ប៉ុន្តែថ្ងៃនេះយើងកំពុងហ្វឹកដៃឆ្វេងអុយជំនាញ ឲ្យស្មើចិត្តចិត្តដៃស្ដាំខាងយើងដូចយ៉ាងខ្ញុំកូនអ្នកស្រីតែមានឱកាសឌូខ្លាចកើតជាអ្នកបណ្ឌិតចប់មហាវិទ្យាល័យផ្នែក Labo ហើយក៏មានឱកាសទៅធ្វើការងារកើតជាអ្នកស៊ីប្រាក់ខែ20ឆ្នាំពេលកើតជាអ្នកស៊ីប្រាក់ខែ20ឆ្នាំស្មើមួយកូនតម្រៃដែលសម័យដែលកើតមកថ្មីថ្មីកូនតម្រៃកើតមកថ្មីថ្មីគេយកចង្វាក់ចងជើង មែនឬមែនព្រោះតែកូនតម្រៃនេះរពឹសដូចកូនក្មេងអត់រពឹសឌឺរត់មុខរត់ឲ្យមើយដែររត់ភិញភឹងជុលកប់នោះប៉ះនេះมันខុសពីកូនតម្រៃឌឺដូចគ្នាចឹងវាលើយកចង្វាក់នោះចំជាងកូនតម្រៃទុកកូនតម្រៃនោះក៏ចងចាំលឹងកូនតម្រៃនោះលំធំអាយុ10 20ឆ្នាំនឹងគេយកតាវរព្រឹតចេកនឹងយកមកចងជើងតម្រៃ តម្រៃក៏នោះតែចង់ចាំតែគិតប៉ះចង្វាក់ចង់ជើងអត់ហ៊ានធាកចេញទៅណាពេលថាធាកជើងពុបអូមានចង្វាក់ជួបជើងតម្រៃចង់ចាំតែគិតប៉ះចង្វាក់ថាំងថាំងទីព្រឹតសោះដែលចង់ជើងគិតធាកជើងនេះព្រឹតនោះដាច់ភឹងហើយដូចគ្នាអាជីពដែលយើងធ្លាប់ធ្វើមក20ឆ្នាំអ្នកស៊ីប្រាក់ខេកិនតែនោះយូប្រាក់ខេកិនតែច្រើនអាប្រាក់ខេច្រើននេះស្មើដូចចង្វាក់អត់ យើងធ្លាប់ថាពីដើមយើងគឺជាអ្នកខ្វះខាតលុយអ្នកក្រវាលមានប្រាក់ខេមួយខេ1000ដុល្លារឡើងគាត់មួយខេ1500ដុល្លារវាគឺស្មើចង្វាក់អត់អត់ហ៊ានចេញទៅណាទេអត់ហ៊ានចេញមកធ្វើ JC ទេតែយើងគាត់ជាអ្នកនោះក្រុមហ៊ុនស៊ីប្រាក់ខេផងគឺតិចមីការគេដឹងគេមិនអោយយើងធ្វើការងារតិចគេថាវាខូចការងារគេយើងបារម្ភអត់ស្មើដូចតម្រៃនឹកតែចង្វាក់ចំជើងអត់អត់ហ៊ានចេញទៅណាសោះអត់ហ៊ានគិតចេញពី ក្រលហិនខ្លួនឯងនឹងហើយខ្ញុំស្មើដោយកូនតម្រៃមួយដែល20ឆ្នាំ ដែល បច្ចង់ចង្វាក់ទុកប៉ុន្តែថ្ងៃមួយនោះថ្ងៃទី9ខែ7ឆ្នាំ2009ដែលខ្ញុំ សុំច្បាប់ចេញដឹងអត់ខ្ញុំចេញមក6ខែដំបូងខ្ញុំពុលដូចត្រីពុលទឹកចឹងធ្វើឲ្យអត់ត្រូវអឺនឹងធ្វើយ៉ាងម៉េចតទៀតតើតែខ្ញុំសុំច្បាប់ចេញនឹងកូនខ្ញុំមិន2នាក់កូនប្រុសអាយុ 2ឆ្នាំកូនស្រីអាយុតែ 3k ហើយឡងនឹកមើលមិនមែនមានលុយឲ្យចេញពីការងារនោះទេណាតែមើលឃើញឱកាសល្អល្អខាងក្រុមហ៊ុន Chelsea ទេដែលខ្ញុំហ៊ានទាញចង្វាក់នឹងចេញបដាច់ចង្វាក់នឹងចេញពីតែយើងធ្លាប់នោះក្នុងចង្វាក់ហ្នឹងវានោះតែនឹកដល់តែចង្វាក់នោះហើយវាធ្វើអីមិនទាំងកើតស្មើប្រៀបខ្ញុំពុះប្រៀបបងប្អូនមើលឲ្យនឹកឲ្យទួនឲ្យចេញថាដូចស្មើអ្នកដែលជិបគុកទោសខ្លាំងដែលគេដាក់ចង្វាក់ ស្គាល់អត់ចង្វាក់មកជុំវត្តចង្វាក់នោះមកខាង2គីឡូហើយចង្វាក់នោះចង់មួនទិមកណ្ដាលទៀតវាលកិននោះក្នុងគុកក៏ត្រដើក្រងក្រែងក្រងក្រែងអត់ហរជិបគុក30ឆ្នាំតលឿបកម្លាំងជើងគិតតម្លឿបចង្វាក់2គីឡូឆ្វេងស្ដាំអត់តម្លឿបថ្ងៃដល់គិតផុតទូចេញពីគុកដោះចង្វាក់ចេញចឹងហ៊ានដំបូងដល់គិតដើចេញពីគុកនោះជ្រុលដួលเลยជឿអត់ គិតគិតថ្លឹងកម្លាំងជើងអត់ដូចថ្ងៃដែលគិតមានចង្វាក់ជិបជើងគាត់គិតលើកពុកវាវាស្រាលអញ្ចឹងណាស្រាលហើយប្រហែលថ្ងៃប្រហែលខែក៏រឹមនឹងសឹមនឹងការដើរជើងស្រាលស្រាលដែលអត់មានចង្វាក់ស្មើដូចគ្នាដែលខ្ញុំមានចង្វាក់ក្នុងនឹងជើង20ឆ្នាំនេះស៊ីប្រាខេហើយ 3k ទៅ 5k ជីវិតខ្ញុំពីដើមធ្លាប់ងើបមក8ដល់មក9មក4រងាចមក4រងាចមកពាក់ត្រៀតយកពាក់ត្រៀតយកមក8ព្រឹកខ្ញុំធ្វើការកាត់វេនអញ្ចឹងណា ជិត20ឆ្នាំហើយវាសឹមនឹងអាវិធីដែលយើងធ្វើការងារអញ្ចឹងពេលដែលយើងមកធ្វើការងារ JC ពុបអូយ៉ាងមិនចេះណាចង់ពុលពុលតែមិនអីទេបងប្អូនយើងត្រូវតែរៀបចំខ្លួនយើងនោះក្នុងទេសភាពអញ្ចឹងឲ្យបានបាទអញ្ចឹងពេលដែលយើង ដូរ mindset ខ្លួនយើងដំណេះបានទៅហើយនឹងធ្វើឲ្យយើងបានច្បាស់ក្នុងជីវិតខ្លួនយើង mindset នឹងហើយតរទៀតវានឹង BTC គេហៅថា NBP ទេបណ្ណាគេដាក់ថាវា BTC NBP RIN ដុតសប្តាហ៍គឺក្នុងបន្ទប់នេះមានថ្នាក់ leader ប្រហែល6ទៅ7នាក់ដែលរៀនចប់វគ្គពេជ្រកំពង់ឆាយគេថាវគ្គ NBP បដោតព្រោះអីយើងបដោតយើងធ្វើការងារទំនេរ2ទៅ 3k រួមនឹងវគ្គជាតិជាទៅហើយប្រហែល2ទៅ 3k ពេលដែលយើងមករៀនវគ្គនឹងយើងនឹងយកបទពិសោធន៍ទៅក្នុងរវាង2ទៅ 3k ហ្នឹងណាមួយឆ្នៃរៀនក្នុងវគ្គ ពេជ្រកំពង់ឆ្នៃណាក្នុងវគ្គពេជ្រកំពង់ឆ្នៃបាទពេលដែលយើងរៀនចប់វគ្គនេះហើយពុបតាមប្រព័ន្ធ system យើងនឹងកើត lead leader តែយើងនឹងកើត leader រៀនចប់វា NBT ទៅ N NBP ទៅហើយហ្នឹងយើងនៅមានក្រុមបណ្ដាញឆ្វេងស្ដាំកិនជាច្រើនកិនជាច្រើនកិនច្រើនសំខាន់ការដឹកនាំ មួដំបងពពួលតែ2នាក់មានអីទៅពិបាកផងមានអត់2នាក់ស្រួលមែនទេពេលតែ2នាក់ទៅពពួលមកទៀតគាត់10នាក់ពេលតែ10នាក់ទៅពពួលមកហើយគាត់50នាក់50នាក់គាត់ទៅ100នាក់គាត់ទៅ200នាក់សំខាន់ការគ្រប់គ្រងបណ្ដាញការចេះចាត់ចែងក្រុមការងារឆ្វេងនិងស្ដាំគ្រប់គ្រងមនុស្សគ្រប់គ្រងការងារគ្រប់គ្រងពេលវេលារឿងសំខាន់ដែលយើងត្រូវតែបញ្ចូលមករៀនវគ្គនឹងគេថាវគ្គ professional leader course អ្នកដឹកនាំ របៃដឹកនាំក្រុមបណ្ដាញអុយចេះធ្វើការងារហើយក៏រុញឲ្យយើងស្ទុះខ្លាយកើតជា president ដែលមានលុយអូតូរៀងរាល់ថ្ងៃមួយថ្ងៃ500ដុល្លារ500ដុល្លារអញ្ចឹងពីរបស់បងប្អូនរៀនចប់វគ្គ PLC ទៅហើយយើងនឹងខ្លាយកើតជា leadership leadership គឺចេះធ្វើការងារមូលដ្ឋានដែលខ្ញុំនិយាយពីដំបូងនៅកថា how meeting ឃើញអត់បងប្អូនយើងរៀនគ្រប់វិធីសាស្ត្រទាំងអស់ ក្របីមកធ្វើការងារមូលដ្ឋានក្របីតែខ្ញុំរៀងរាល់ថ្ងៃនេះក៏ខ្ញុំក៏ធ្វើការងារមូលដ្ឋានរៀងរាល់ថ្ងៃការងារមូលដ្ឋាននេះធ្វើឲ្យខ្ញុំខ្លោះដៃគូបានមួយខែ8នេះទៅ10នេះ មានទាំងចុះ5គោល15គោល1គោល3គោលមួយខែយ៉ាងអន់ខ្ញុំបាន ដូចខ្លួនខ្លួន8ទៅ10នេះហើយកិនតែច្រើនទៅច្រើនទៅតាមពីលរៀនដែលខ្ញុំមានព្រោះតែមួយថ្ងៃមានអ្នកឆាត Messenger មករយខ្ញុំតរហូតមានអ្នក add friend មករយខ្ញុំតរហូតខ្ញុំមាន Facebook ពីរ account មក account មានអ្នកដែលរងចាំខ្ញុំទទួលកាត់ friend ទាំងអស់មក account 1000នាក់ជិត1000នាក់រួមទាំងអស់ជិត2000នាក់អញ្ចឹងយើងមានវត្ថុធាតុដើមមួយថ្ងៃហ្នឹង2000នាក់តែខ្ញុំ select យកថា5ទៅ10នាក់ add កាត់ friend ជាមួយគ្នាខ្ញុំមើល profile សិនតែអ្នកណាឆាត់មកថាការងារនេះកើតជាយ៉ាងម៉េចសួរនំឬការងារនេះខ្ញុំនឹងឆាត់ជាមួយអ្នកនោះមុនឃើញអត់អញ្ចឹងសំខាន់ថ្ងៃនេះបានមកបង្ហាញការ សិក្សាបងប្អូនដឹងចំណុចដើមថាថ្ងៃនេះពេលដែលយើងចោះឈ្មោះខ្លាយជាអ្នកថ្មីខាងក្រុមហ៊ុន JNC យើងនឹងធ្វើអាជីវកម្មនេះឲ្យជោគជ័យយើងត្រូវស្គាល់តាមប្រព័ន្ធ system ដែលខ្ញុំរៀបរាប់មកទាំងអស់ហើយប្រព័ន្ធ system នេះមិនមែនទៅតែគិតមកតាមនឹងទេបងប្អូនទៅមើល Facebook ខាងខ្ញុំសោះថាក្នុងរវាង10ឆ្នាំជាងនឹងខ្ញុំបរខុសរឿងក្រុងសាង system នឹងជាង10ឆ្នាំមកហើយខ្ញុំនិយាយតែរឿងដែលជាង10ឆ្នាំទៀត ហើយរឿងដែលនេះធ្វើឲ្យបងប្អូនក្នុងប្រទេសកម្ពុជាយើងជាង1000នាក់ដែលជួបជ័យនៅក្នុងការងារ JNC ហើយមានជាង100នាក់ដែលបាន10000ដុល្លារទៅ3ឬ40000ដុល្លាររឿងដែលដែលតែអ្នកជោគជ័យមិនដែលដែលដូចគ្នាថ្ងៃនេះបងប្អូនមុខដែលដែលទៀតមួយឆ្នាំក៏មុខដែលដែល ហើយរឿងដែលខ្ញុំនិយាយក៏រឿងដែលដែលប៉ុន្តែមុខដែលដែលតែយើងមានក្រុមការងារមិនដែលដែលតើរៀនលោកគ្រូឯងមានក្រុមការងារទេ100នាក់ យើងមានទៀត100នាក់យើងមាន1000នាក់យើងមាន10000នាក់នឹងហើយរឿងដែលដែលនិយាយឲ្យអតិជនដែលមិនដែលដែលហើយអតិជនហ្នឹងមួយថ្មីដល់រហូតដៃគូមួយថ្មីដល់រហូតតែរឿងដែលដែលអញ្ចឹងរឿងដែលដែល ថ្ងៃនេះបងប្អូនទាំងអស់គ្នាស្ដាប់មិនយល់ទេចាប់មិនទាន់ទេបាត់យ៉ាងណាក៏នឹងស្ដី ទេតែបងប្អូនស្ដាប់ហើយស្ដាប់ទៀតចូលមកសិក្សាហើយមកសិក្សាទៀតថ្ងៃមួយនោះបងប្អូននឹងច្បាស់នឹងរឿងប្រព័ន្ធ system ដែលខ្ញុំនិយាយ ពីរបស់ពុទ្ធច្បាស់ដៃគូយើងគិតតែច្រើនទៅច្រើនទៅច្រើនទៅច្រើនទៅបាទគំនិតទី3គំនិតការគឺជានាលៀកបងពីចេះហុចអយគីគំនិតអ្នកជោគជ័យទី3ការចេះអយថ្ងៃនេះយើងអយឲ្យខាសខ្លះអយឱកាសខាងអាជីវកម្មសម្រាប់ដៃគូរបស់យើងថ្ងៃនេះតែយើងចេះចេញទៅធ្វើការងារមូលដ្ឋានយើងចេញទៅអយឱកាសដែលគិតនឹងបានទទួលប្រាក់ចំណេញទៅដល់មួយខែ40,000បាន ដោយការអយឱកាសអយគិតបានជួបផលិតផលហើយអយគិតទិញឱកាសដោយខ្លួនគាត់តែគិតមិនឃើញឱកាសហើយតែគិតចង់ជោគជ័យក្នុងឱកាសដែលយើងបណ្ដោះទៅដល់គាត់នេះគឺការអយថ្ងៃនេះយើងមិនមានចេញទៅអុយលុយពួកគាត់ទេយើងមិនអាចជួយគាត់បានទាំងអស់គ្នាទេរបីតបងប្អូនយើងញាតិយើងថ្ងៃនេះយើងអុយលុយអស់អុយគិត100ដុល្លារគិតចាយតែ2 3ថ្ងៃអស់អុយគិត1000ដុល្លារចាយតែ 2k អស់ តែថ្ងៃនេះតើបងប្អូនគឺជាអ្នកហុចអយគឺជាអ្នកលះបង់តើយើងស្រឡាញ់មិត្តភក្តិខ្លួនយើង យើងស្រឡាញ់បងប្អូនខ្លួនយើង យើងស្រឡាញ់អ្នកដែលកំពុងចាប់ប្រមាថទាំងអស់ថ្ងៃនេះអយឱកាសខាងអាជីវកម្មគាត់ហើយយើងចេញទៅបង្ហាញថាឱកាសនេះដែលយើងអយហ្នឹងណាគិតយោទៅរោស៊ីចិញ្ចឹមខ្លួនគិតបានបន្តពូជទៀតគិតនឹងខ្លាយជាអ្នកមានក្នុងរវាងអនាគតយូរឆ្នាំហ្នឹងពីឱកាសដែលយើងអយដូចខ្ញុំបានឱកាសពីអ្នកដែល ស្ប៉ុនសឺខ្ញុំគឺលោកអាចារ្យដយុសាលាអាចារ្យគៀងស័ក្តិឱកាសដែលខ្ញុំបានពីគាត់ថ្ងៃនេះមកគ្រួសារខ្ញុំមានក្តីសុខទាំងអស់មានរថយន្ត5គ្រឿងមានវិឡាទាំងអស់3ខ្នងមាន ដីទៀត1ហិកតា មានការធ្វើដំណើរកម្សាន្តជាង50ប្រទេសមកពិភពលោកមានលុយចូលរៀងរាល់ថ្ងៃក្នុងគុំធនាគារខ្ញុំបាទបាទអាមើលផងណាកុំព្យូទ័រណា នេះគឺឱកាសដែលខ្ញុំបានទទួលបានពីអ្នកដែលអួយឱកាសខ្ញុំហើយខ្ញុំក៏បានតែអរគុណគាត់តាតើថ្ងៃនោះពាក្យថាឱកាសខ្ញុំមិនចាប់យកឱកាសហើយខ្ញុំបដូរពីឱកាសចាប់កើតជាអាកាសខ្ញុំរៀបរាល់ថ្ងៃនេះគឺអាចជាអ្នកស៊ីប្រាខេបងប្អូនទឿនអត់ឱកាសនឹងអាកាសស្គាល់អាកាសអត់ឱកាសនឹងអាកាសពាក្យស្តៀងស្តៀងចាំជាតិជាតិគ្នា តែពេលដែលយើងជួបវាឆ្ងាយពីគ្នាណាអាកាសអត់មានអីទាំងអស់អាកាសគឺខ្យល់តែឱកាសដូចឡានក្រុងវត្តកាត់មុខប្រទេសយើងអញ្ចឹងអឺឱកាសអ្នកមានមុនអស់ហើយថ្ងៃនេះប្រញាប់ឡើងណាយើងនោះតែគិតច្រើនអឺយើងចោះអឺអញ្ចេះនោះតែរីរឺរឺយឺតយ៉ាត់ឡានក្រុងមិនចាំយើងទេរត់កាត់ផ្ទះយើងទៅបាត់លើងទួនអត់តែលើងមិនទួនគឺ បាត់ឱកាសហ្នឹងទៅចាប់អាកាសជំនុះមែនឬមែនបាទដូចអេសក្រីមស្គាល់អេសក្រីមអត់ក្រែមតែមិនហូបពេលលាយអត់អាឱកាសដូចក្រែមហ្នឹងណាទុកចោលលាយមានអត់អញ្ចឹងថ្ងៃនេះយើងត្រូវចាប់យកឱកាសហ្នឹងណាបាទអះមើលកុំព្យូទ័រភីផងណាបាទអញ្ចឹងនេះគឺជាឱកាសអញ្ចឹងខ្ញុំជឿថាថ្ងៃនេះបងប្អូនទាំងអស់គ្នាអ្នក ថ្មីទាំងអស់ដែលនៅក្នុងបន្ទប់នឹងជាង80%ហើយអ្នកដែលទឹកចាស់ចោះឈ្មោះថ្មីថ្មីហើយអ្នកដែលកំពុងតាស្វែងរកថាថ្ងៃណាយើងនឹងខ្លាចជាអ្នកមានហើយជាយ៉ាងច្រើនអ្នកដែលធ្លាប់មានបទពិសោធន៍ទូលក់កម្លាំងញើសកម្លាំងកាយកម្លាំងខ្លួនក្រៅស្រុកក្រៅប្រទេសមានអត់មានច្រើនអត់ អារម្មណ៍យ៉ាងមិនខ្លះពេលដែលនៅក្រៅប្រទេសឆ្ងាយណាឆាប់ឆាប់ហ្នឹងណាខ្ញុំមានបបិសោតដៃភូមិនេះគិតទៅនៅគិរីនេះពីរបីថ្ងៃហ្នឹងណាស្វាមីខ្លួនដៃគូអាប់ឡាយយើងហ្នឹងសួងសុខុនហ្នឹងម្ដាយអាយុ80គឺតាមអាយុអាយុខ្លួនគាត់ហ្នឹងខេមុន អត់ស្រួលខ្លួនដូចចង់ចិត្តទៅហ្នឹងខ្លួនក៏សុំច្បាប់ជិះយន្តហោះពីប្រទេសកូរ៉េមកមើលតាំងហើមចង់ក្រោយខណៈពុកម្ដាយពីលកូនមកមកអត់អីផងជាមួយកូនក៏លើយលាម្ដាយហ្នឹងទូធ្វើការងារកូរ៉េដូចដេលេហ្នឹងឯងទូបាន12សប្ដាហ៍ទេតាតែលើកហ្នឹងគឺលើកដែលធ្ងន់ធ្ងរមែនទែនគឺ តូមែនទេប៉ុន្តែគួននូបតិករីសុំច្បាប់មកមើលដង្ហើមចុងក្រោយម្ដាយបានមូលដល់បូជាម្ដាយទៅឲ្យ គួនក៏មិនបានមូមើលម្ដាយទេយើងឡងមើលយើងមកពិចារណាខ្លួនឯងមើលថាថ្ងៃនេះណាយើងយើងកំពុងធ្វើអីយើងកំពុងរស់លុយឡើងមិនមានសេរីភាពមិនមានភាពកក់ក្ដៅគ្រួសារយើងកំពុងធ្វើអី របីអីហើយយើងឡងនឹកមើលមួយជីវិតយើងជួបគ្នាបានតែម្ដងទេជួបគ្នាបានតែមិនប្រហែល10ឆ្នាំទេតែតន់ពូចុងប្រួយមិនបានមកមើលថែដោយសារ